អាហ្នឹងបើបើនិយាយពីកំសត់នរណាក៏អាចមានរឿងត្អូញដែរប៉ុន្តែបើគិតត្រូវបន្តិចគ្មាននរណាគួរត្អូញឡើយខណៈយល់ថារឿងហ្នឹងវាអញ្ចឹងឯងហ្នឹងហើយអឺដូចមនុស្សខ្លះគាត់កំសត់រហូតដល់រស់អត់កើតព្រោះគាត់អត់យល់តម្លៃអាស្អីដែលគាត់មានដូច ដូចពាក្យដែលពុទ្ធបរិញ្ញធម្មតា ធម្មតាប៉ុន្មានពេលខ្លះយើងអត់យល់ទេដោយព្រះអង្គត្រាស់ថាសន្តតថៃសេចក្តីត្រេកអរចំពោះរបស់ដែលមាន ជាមង្គលដ៏ឧត្តមមានពេលខ្លះរបស់មាននឹងមានរហូតដល់យើងរាប់អត់អស់តែដែលយើងកើតទុកយើងកើតទុកចំពោះរបស់បាត់អែរបស់មាននឹងមានរហូតដល់មិនដឹងថាទុកតាណាទៀតណារបស់ខ្លះ មែនទេនឹងទុកតណាតណៃខ្លះទេមានមកកភ្លោះប៉ុន្តែភ្លេចអមួយវា ហើយទៅទៅដល់ការទុកការទុកមួយណាមួយអាបាត់អញ្ចឹងมันមានពេលខ្លះពាក្យព្រះអង្គយើងស្ដាប់ហើយយើងអត់ពិចារណាมันប្រកាសថាយល់ទេអញ្ចឹងបានញោមមួយនៅពេញហ្នឹងដែលគាត់និយាយអាត្មាប្រហោះដែរគាត់ថាជួបអាត្មាចង់តអោបកញ្ញិចយ៉ាងម៉េចនោះគាត់ធ្លាប់ចាញ់បោក អឺកូនឈ្នួលអស់លុយអស់កាក់អីអីចឹងគាត់ឡើងទៅលើដបូលផ្ទះគាត់លើហ្នឹងប្រហែលដងចង់របៀបចិត្តគិតខ្លីហ្នឹងគេណែនាំឲ្យស្ដាប់អាត្មាទៅពេលស្ដាប់ស្ដាប់ទៅអាត្មានិយាយពាក្យហ្នឹងអាត្មានិយាយថាជួនកាលយើងទៅកើតទុកជាមួយនឹងអារបស់បាត់ហ្នឹងអារបស់នៅមកកណោមចេះត្រី អមួយវាទេលុយកាក់អីមានតន់អស់ហើយណាបានលោកទៅយីលោកនេះដឹងអញនៅសល់លុយទៀត ហ្នឹងនៅមានរបស់មកកណោហើយរបស់ដែលមានតម្លៃបំផុតគឺរាងកាយអាយុជីវិតយើងនេះហើយនៅ មកកាផ្លេអត់មានថនបាត់អីលីងហើយយើងមិនទៅមើលអ្នកខ្លះកំពុងតែឈឺនោះលក់ផ្ទះលក់សបែងដើម្បីទៅដូរយកអាសុខភាពនឹងមកវិញមែនទេណានៅ ពេលខ្លះនោះបញ្ជូនទៅដល់សិង្ហបុរីដូចអ្នកនៅភ្នំពេញមួយគាត់អ្នកមានស្ដុក ស្ដំដែរទៅសិង្ហបុរីឈឺកាលហ្នឹងឈឺសកលញោមប្រុសដែរ មហារាជថ្លើមដែរទៅដល់វះលៀងថ្លើមកាន់នៅថ្លៃដេកមួយថ្ងៃ10000មួយថ្ងៃ10000 US ណាជាង40ថ្ងៃយើងគិតមើលមួយថ្ងៃ10000មួយថ្ងៃលះវះហើយវាឈឺចុកចាប់ហើយអត់ជាមកវិញស្លាប់ទៀតអញ្ចឹងមើលមើលគេសុកចិត្តលះស្របសម្បត្តិលឹងរាប់សែនដើម្បីទៅដូរយកអាសុខភាពហ្នឹងមកវិញហើយយើងវាគ្រាន់តែបាត់អារបស់ក្រៅសោះមកគំតិចអារបស់ដែលគេកំពុងទៅដូរយកមិនបានទេ ហ្នឹងហើយអញ្ចឹងបានមានពេលខ្លះយើងត្រូវស្ដាប់ដែលជាអាហារផ្លូវចិត្តហ្នឹងសំខាន់ណាមានពេលខ្លះយើងឆ្លាតឆ្លាតឆ្លាតដល់ដល់ថ្ងៃមួយងឹតឈឹងចិត្តយើងហ្នឹងឆ្លាតគ្រប់តែពេលថ្ងៃមួយងឹតឈឹងសម្រាប់ចិត្តប្រទេសប្រដាណែចឹងមួយថ្ងៃណា បងឆេងគាត់គាត់ចេះឆ្ងល់គាត់ថាជុំមិនពេលឃើញគេមានបញ្ហាគាត់គាត់ឃើញហ្មងឃើញវិធីដោះស្រាយគឺថាភ្លឹងហ្មងឃើញហ្នឹង ហ្នឹងប៉ុន្តែគាត់ខ្លួនឯងគាត់ថាមិនដឹងទៅណាដល់ពេលរឿងកើតហ្នឹងដល់រឿងកើតឡើងគាត់ថាអត់ដឹងទៅណាអាហ្នឹងហើយដែលព្រះអង្គឲ្យយើង មាន កល្យាណមិត្តហ្នឹងហើយឲ្យយើងមានកល្យាណមិត្តដែលអាចបញ្ញាក់អាចពយលអាចអីនោះអឺដែលយើងសិក្សាមកក្នុងអភិធម្មវិញ ថាវាអត់មានរឿងអីខុសទេពេល យើងឃើញគេ មានបញ្ហា យើងមើលដំណោះស្រាយឆាប់ឃើញឲ្យយោបល់គេដោយសារចិត្តយើងអត់ល្អណាចិត្តយើងនៅភ្លឺស្អាតចេះចិត្តជាកុសលទៀតឬចង់ជួយគេហ៎ឃើញទេឃើញសោវណៈធម៌វាកើតទេធម៌ល្អល្អកើតទេដល់ពេលយើងជួបបញ្ហាភពអកុសលកើតចិត្តនឹងល្អឈឹងមានឆ្លាតណាទៀតចិត្តយើងមិនខុសពីទឹកមួយកែវដែលមានកកទេពេលវាអត់មានត្រូវប៉ះទង្គិចអី កកវាធ្លាក់ទៅក្រោមអញ្ចឹងទឹកថ្លាយើងមើលកែវបាតឃើញមើលឃើញអស់ដល់ត្រូវកាន់គេគោវល់មកងឹតឈឹងងឹតឈឹងហ្នឹងហើយអញ្ចឹងអឺទោះបីឆ្លាតប៉ុណ្ណាក៏ដោយកុំឲ្យឆ្លាតនឹងទៅជាមាននេះអត់ស្ដាប់គេស្ដាប់ឯងណាអានឹងគ្រោះថ្នាក់របស់អ្នកឆ្លាត គ្រោះថ្នាក់របស់អ្នកឆ្លាតគឺឆ្លាតរហូតដល់លែងស្ដាប់គេ ថាឆ្លាតមែនទទួលស្គាល់ថាឆ្លាតពេលដែលអត់ជួបរឿងនឹងឡើងឆ្លាតវិញហ្នឹងដល់ពេលអាងអាឆ្លាតហ្នឹងទៅជាមាននេះឡើងឆ្លាតវិញហើយដូចបងថាអញ្ចឹងវាឡើងឆ្លាតវិញហើយវាទៅជាល្ងងវិញហើយអញ្ចឹងមានពេលខ្លះយើងយើងខ្វល់ពីអនាគតពេកហ្នឹងក៏អត់ល្អដែរជុំទៅព្រះអង្គប្រសិនជាយើងពីព្រៀបធៀបខ្ញុំកណាចូលចិត្តព្រៀបធៀបដែរពេលខ្លះអឺ បើគិតថាខ្លួនឯងលំបាកខ្ញុំកណាចាប់ដើមសម័យឃើញកាលពីមិនតាន់មកដល់ហើយហ្នឹងត្រូវហ្នឹងសម័យឃើញអ្នកដែលលំបាកជាងនឹងក្នុងស្រុកត្រូវត្រូវអានឹងជួយដែរប៉ុន្តែមិនដឹងថាវាអាចជួយបានប៉ុណ្ណាប៉ុន្តែអានឹងជួយខ្ញុំប៉ុណ្ណាដែរពីប៉ុណ្ណាពីខ្លះចាប់អានឹងក៏ជាវិធីសាស្ត្រមួយល្អដែរដូចអឺភាសាអង់គ្លេសមួយគេថា I feel sorry for myself because I have no shoes until I meet a man who has no feet ឃើញទេខណៈអត់បើជើង ថ្មីពាក់ហ្នឹងគឺថាខ្លួនឯងកំសត់ដល់ជួបបរោះម្នាក់អត់ជើងទាំងពីរបើដឹងថាគាត់កំសត់ជាងហ្នឹងហើយដូចមានរឿងមួយក្នុងភាសាអង់គ្លេសគេលើករឿងហ្នឹងមក ព្រះអង្គពង្រៀនពីការជួយអ្នកដតីឬក៏ធ្វើទានអីចឹងណាហើយបរោះនឹងថាម៉ៃឡតខ្ញុំក្របានអីធ្វើទៀនបើខ្ញុំមានខ្ញុំធ្វើហើយប៉ុន្តែខ្ញុំក្របានព្រះអង្គថាអ្នកឯងមានណាមានច្រើនប៉ុន្តែក្រន់អ្នកឯងមិនដឹងថាអ្នកឯងមានអីអារឿងថាមិនដឹងថាមានអីហ្នឹងវាជាគិតតែខ្លួនអត់ហ្នឹង បងថាអ្នកឯងមានភ្នែកគ្រាន់តែសម្លឹងអ្នកដតីដោយមេត្តាអ្នកឯងមានតិចគ្រាន់តែដាក់ចិត្តស្ដាប់អ្នកដតីដោយយកចិត្តទុកដាក់អ្នកនឹងទទួលបាននៅចំណេះដ៏ច្រើនអ្នកឯងមានមាត់គ្រាន់តែនិយាយដោយពាក្យទន់ភ្លន់ធ្វើឲ្យគេសប្បាយចិត្តអ្នកឯងនឹងមានកម្លាំងអាចជួយអ្នកដតីដោយកម្លាំងបាន ដោយហេតុណានេះមួយ មានច្រើនទៀតប៉ុន្តែមកពីយើងអត់ដឹងថាមានអី អញ្ចឹងបើសិនជាបញ្ញាកើតឡើងវាអត់ប៉ុន្តែ ក្នុងការងារណាមួយឧទាហរណ៍ថានៅ ក្នុងសហគមន៍អីមួយគេមានលុយធ្វើតាមមានលុយទៅយើងមានកម្លាំងធ្វើតាមមានកម្លាំងទៅវាអត់ប៉ុន្តែប៉ិនបើយកមានអ្នកទៅធ្វើអត់កើតទេអូគេសិតតែមានអញអត់ចឹងធ្វើមួយគេមិនកើតអាហ្នឹងមានអ្នកឃើញទេអូគឺចូលសរយរយអញអត់មានលុយចឹងខ្មាស់គេអាហ្នឹងខ្មាស់មានកុសលអីវាហ្នឹងហើយ ប៉ុន្តែអ្វីដែលល្អជាផ្លូវកាត់ដែលមិនចេះងាយ disappointed នោះអន់ចិត្តនោះគឺការសិក្សាពីចិត្តហ្នឹងហើយហើយរៀនពីវាទូនមានវារាល់ថ្ងៃធម្មតាព្រោះចិត្តយើងវាមិនចេះ តែខ្លាំងក្នុងការលើកឧទាហរណ៍ឯងដូចចារណាថាអូ មានអ្នកដតីបាក់ជាងអីអាហ្នឹង ច្រើនតែពេលណាដែលយើងនៅមានសុខភាពល្អអីទេណាហ្នឹងហើយវារៀងឆ្ងាយបន្តិចប៉ុន្តែបើសិនប្រខិតវាឲ្យកាន់តែកាត់អន់ចិត្តបន្តិចដឹងណាសบายចិត្តដឹងឲ្យរឿយរឿយរឿយរឿយរឿយរឿយជាដំណើររបស់ចិត្តរឿយរឿយរឿយរឿយវាមានអីក្រោះពីសុខវេទនាទុក្ខវេទនាហ្នឹងកើតទោមនោះក៏ដឹងកើតសោមនោះក៏ដឹងកើតធម្មតាក៏ដឹងកើតដឹងវិធัวកើតពីបច្ច័យហ្នឹងឯងគ្មានផ្លូវណា កាត់ជាងផ្លូវហ្នឹងដែរហើយក៏គ្មាន ផ្លូវណាដែលងាយទូនមាន ចិត្តជាងផ្លូវហ្នឹងដែរព្រោះយូរយូរស្គាល់វាច្បាស់ហ៎ព្រោះវាដើមមកអន់ចិត្តយូរហ្នឹងវាមិនដែលដឹងតែចិត្តអន់ទេដឹងតែអញអន់មែនទៅចិត្តវានេះអន់ដែរតែប្រកាន់យើងថាយើងអន់មែនទេយើងអន់អញ្ចឹងបញ្ញាហ្នឹងវាទៅបំភ្លឺថារឿងអន់ចិត្តទោមនស្សហ្នឹងចិត្តទេមិនមែនយើងទេ អនត្តាធัวហ្នឹងទល់ទៅយល់តំណឹងបានហៅថាយល់អនត្តាមែនតែនបើមិនមិនយល់អានឹងទេ យើងបាននិយាយអត់យល់អនត្តាមែនទេពេលខឹងអញខឹងដែរអត់ដឹងធัวខឹងផង